ហុងអងហុងអងបានណាកុំឡងអត់ដែរមិនគួរទេប្រពន្ធខ្លួនម៉ែហើយខ្ញុំគិតដែរថាគុំគិតដែរគិតដែរគិតដែរថាគុំហើយលើមកយំអីខ្លាចប្រពន្ធដូចខ្លាអងចាអងចាអងចាខ្លាដល់ណាគេតាមយាមអើយយាមមើលតែខ្ញុំជាអ្នកតូ គេយកអងបើឆ្លងក៏ឆ្លងមិនគ្នាគេសងខ្ញុំកងគេឆ្លងលោះចុចចាញ់គេទៅហងអងហងអងហងអបនៅកំឡងអត់ដែរមិនគួរទេប្រពន្ធមើលម៉ែហើយខ្ញុំគិតដែរថាគង់គិតដែរគិតដែរគិតដែរថាគង់ហើយលើមកយំអីខ្លាចប្រពន្ធដូចខ្លា អងចាអងចា អងចាខ្ញុំដើរទៅណាគេតាំងយាមមើលយាមមើលតែខ្ញុំជាអ្នកទុកប្រឹងខែគេយកអងបើខ្ញុំបាច់លោកមិនមានគេតងខ្ញុំកុំគេខ្លោងលោះចុះចាញ់គេទៅ ងកងអបណាកងឡងអណាមិនគួរទេប្រពន្ធធ្វើម៉ែហើយខ្ញុំគិតដែរថាកុំគិតដែរគិតដែរគិតដែរថាកុំឥឡូវមកយំអីខ្លាចប្រពន្ធដូចខ្លាអងចា អងចា អងចាខ្ញុំដើរទៅណាទេតាមយាមអើយយាមមើលតែខ្ញុំជាអ្នកទុំ ប្រាំងខែគេយកអងបើឆ្លងបើឆ្លងមិនញាំងទេតងខ្ញុំសូមចិត្តឡងឡងឲ្យចត់ចាញ់គេទៅ